បាទបងប្អូនក្រោយពេលបានរុះរើមកមួយសតុះធំធំឥឡូវបានឃើញមូលហេតុរបស់វាបាទ R15 ដែលคลิปម្សិលវីដេអូម្សិលដែលខ្ញុំបង្ហាញឲ្យមើលហ្នឹង គឺនេះបានរុះរើវាហើយបាទបានរុះរើវាថ្ងៃនេះថ្ងៃអាទិត្យ ធ្វើនៅនៅផ្ទះខ្ញុំថាថ្ងៃអាទិត្យហ្នឹងបានសម្រាប់មួយថ្ងៃអីអញ្ចឹងទៅទៅធ្វើការកន្លែងហាងម៉ូតូហ្នឹងរាល់ថ្ងៃណាតែភ្ញៀវគេថាមិនបានទេមិនបានទេអត់ឲ្យសម្រាប់ទេធ្វើរបស់គេឲ្យហើយសិនគេថាអស់មិនគេថាទេឲ្យម៉ូតូគេប្រើបានវិញឥឡូវជួបបញ្ហាដែលថាខ្ញុំខ្ញុំបានបញ្ជាក់ពីคลิปคลิปមុននេះ ពីវីដេអូមុននេះដែលខ្ញុំ បានគិតថាប្រហែលជាច្បាប់ភ្លើងឆេះចង់និយាយទៅថា យើងធ្វើខាងណាគឺយើងជំនាញខាងនោះបាទឥឡូវឆេះមែនច្បាប់មួយណាបងប្អូនច្បាប់ភ្លើងមានពីរណានេះច្បាប់មួយឆេះនេះអានេះនេះច្បាប់ភ្លើងអានេះច្បាប់ប្រេងពីរខ្ញុំឆ្ងល់ម៉ូតូនៅថ្មី ហើយច្បាប់ វាឆេះឆ្ងល់បាទតទុំបាន7000ជាងគីឡូហើយជាមើលវិធីសង្កេតងាយងាយឆេះមិនឆេះយើងយកប្រេងបតកបាទបតកចូលកន្លែងកន្លែងកន្លែងប្រហោងកំពង់សម្ាំងគឺឃើញប្រេងវាហូរចេញមកតាមច្បាប់អាហ្នឹងគឺច្បាប់ធ្លាយច្បាប់ឆេះគេដឹងបងប្អូនហូរថ្នាក់ហ្នឹង ទៅបីឪម៉ូតូក៏មិនឆេះដែរបាទវាបាត់អត់ចិត្តអញ្ចឹងខ្យល់ចេញបានវាចិត្តចិត្តតែឆេះតែមិនឆេះទៅមិនរួចបាទឥឡូវចាប់ដើមធ្វើការរុះរើច្បាប់ស្អីច្បាប់សាថ្មីបាទបងប្អូនពេលដោះច្បាប់ចេញមកមិនឃើញច្បាស់បាទពេលនេះច្បាប់ភ្លើងអីអេច្បាប់ព្រេងបាទមិនសូវបានទេហ្នឹងអាពេលនេះច្បាប់ព្រេង បាទហើយហើយមើលមើលកន្លែងប្រឡោះច្បាប់ព្រៃក៏វានៅមានដូចថាកម្មតិចតិចដែរណាយើងត្រូវស្អីឲ្យសឲ្យស្មើឲ្យស្អាតទាំងអស់បាទអ្នកដូចគ្នាខាងនេះច្បាប់ព្រេងណាព្រេងចុះពីនេះមកច្បាប់ព្រេងហើយមកមើលមើលបងប្អូនមើលខាងច្បាប់ច្បាប់ភ្លើងចាក់មក ねបាទដាក់ភ្លើងឆេះម្លឹងម្លឹងបាទដោះមកឃើញឃើញច្បាស់ហ្មងវាអត់សពកាត់ហ្នឹងហើយនេះមានកន្លែងសតបន្តិចតែសហ្នឹងសហ្នឹងក៏ក្លុកក្លុកដូចថាវាអត់ស្មើដែរ ខាងនេះដូចគ្នាព្រោះច្បាប់វាមានពីរបាទអានេះគឺច្បាប់ភ្លើងនឹងឯងពីរហ្នឹងនេះហើយមួយច្បាប់ឃើញនេះអូហូម៉ាក់ម៉ាក់នេះតើខ្ញុំឲ្យដេកផ្ទុះផ្ទុះដុំដេកក៏វាមិនឆេះដែរមើលគល់នេះអីនេះមើលកន្លែងនេះវាចុងស្អិតណាខ្ញុំឆ្ងល់ម៉ូតូថ្មីហើយច្បាប់ធ្លាយមិនចឹង បាទនេះបានរៀបច្បាប់អីហើយសៃច្បាប់អីហើយបាទហ្នឹងហើយនេះស្មោះហ្នឹងប្រហែលជាម៉ោងម៉ោង7ម៉ោង7យប់បងប្អូនមកពីធ្វើការមកពីកន្លែងហាងម៉ូតូរួចបាទហើយផ្ញើវាទិញច្បាប់ ថ្មីបាទច្បាប់ភ្លើងនេះថាវាវាខូចហ្មងណា ហ្នឹងហើយច្បាប់ភ្លើងហើយមួយទៀតនៅណាទេនេះបានរៀបច្បាប់ហើយបានសៃសៃច្បាប់ហើយរៀបច្បាប់ចូលអស់ហើយបាទរៀបខ្នើយរៀបអីបាទហើយចាំមើលព្រឹកឡើងងើបពីម៉ោង5បាទទៅរៀបចូលនៅក្នុងម៉ាស៊ីនអស់អានេះប្រហែលជាម៉ោង7យប់បងប្អូនរៀបច្បាប់រៀបអីអស់ហើយ មកធ្វើការឆ្លៀតបំឆ្លៀតទេអត់ហើយទេងាកមិញចាស់គេមកមើលដែរគេថាគេអត់ប្រញាប់ទេតែគេមកគៀបសង្កត់គេនិយាយលេងហ្នឹងហើយគេទិញទឹកទិញអីមកហូបចុកមិញជាមួយគ្នាមកសបកដែរបាទហិណ្ឌហិណ្ឌវានៅសល់ប៉ុណ្ណឹងក្រោយពីរៀបហើយបាទអូខេ ចាំព្រឹកឡើងខ្ញុំនៅពីម៉ោង5រៀបពួកខ្ញុំចេញទៅធ្វើការម៉ោង8ព្រឹកបាទអានេះការងារផ្ទាល់ខ្លួននៅនៅផ្ទះអានេះការងារផ្ទាល់ខ្លួនផ្សេងបាទបានរៀបច្បាប់រៀបក្បាលបិចអីបញ្ចូលអស់ហើយដោយអាឈុតនេះបាទដោយអាឈុតនេះដូចក្បាលបិចអីបើថាយើងទៅរៀបពេលក្រោយវាជាប់ឆ្អៀតណាស់ពួកម៉ូតូពួកអា អាហ្នឹងវាឆ្អៀតណាស់បងប្អូនអញ្ចឹងយើងរៀបអាណាហើយ បានយើងរៀបអាណាបានមុនយើងរៀបទៅរៀបទុកហើយបាទចាំតែព្រឹកឡើងលើកដាក់ជាប់នឹងក្បាលសិនបាទហ្នឹងហើយអូខេចាំព្រឹកឡើងថតបន្តទៀតបាទបងប្អូននេះហើយអស់ហើយមកពីធ្វើការបាទមកពីធ្វើការវិញម៉ោង5ល្ងាច ទៅធ្វើកន្លែងម៉ូតូនៅនៅកន្លែងហាងធ្វើម៉ូតូបាទនេះដូចคลิปមុនដែលខ្ញុំប្រាប់ហ្នឹងគឺបាទទទួលមកធ្វើខ្លួនឯងបន្ថែមទៀតម្ចាស់គេថាគេចង់ឲ្យយើងមកធ្វើផ្ទាល់ដៃនៅផ្ទះហ្មងបាទគេហ្នឹងឯងដូចคลิปមុនខ្ញុំបញ្ជាក់ឲ្យប្រាឲ្យឲ្យស្ដាប់ហ្នឹងគឺថាទៅកន្លែងរោងធ្វើម៉ូតូហ្នឹងគឺថាយើងរវល់អញ្ចឹងក៏លោកបានធ្វើរបស់គេអត់ពេញដៃពេញជើងអញ្ចឹងបាទនេះគេធ្វើផ្ទះ នេះមកមកវិញបាទមកពីការងារវិញម៉ោង5ឥឡូវម៉ោងម៉ោងម៉ោង8យប់បាទបងប្អូនបានដាក់ភ្លើងដាក់អីធ្វើបាទឥឡូវរៀបអស់ហើយម៉ូតូបានឆេះបានអីស្រួលបួលហើយមិនទាន់បានរៀបអាវសបកក្រៅបាទនេះ Air 15សេថ្មីបងប្អូនដូចនៅបច្ចៈคลิปមុននេះណាបាទនេះបានរៀបហើយអស់ហើយបាទអស់រយៈពេល2ថ្ងៃ គឺចង់និយាយទៅខ្ញុំឲ្យម្ចាស់គេតែទិញច្បាប់មកខ្លួនឯងច្បាប់ភ្លើងដែលថាវាឆេះវាខូចហ្នឹងវារិចរិចនៅនៅកេមកេមច្បាប់ហ្នឹងគឺវាអត់បើយើងដាក់ទៅវិញវាមិនស្រួលទេវាអត់កើតទេ ប្រើមិនបានយូរវាជិះមិនបានយូរថាវា នេះទៀតវានៅតែធ្លាទៀតវានៅតែឆេះទៀតអញ្ចឹងណាបាទអនចាស់គេតែរត់ទិញបងប្អូននិយាយរត់ទិញពិបាកពួកអាហ្នឹងវានៅសេរីថ្មីហ៎ សេរីថ្មីពេក Air 15នៅសេរីថ្មីហើយរបស់ដូចថាគ្រឿងបន្លាស់វាមិនទាន់តាមមកអញ្ចឹងណាវាមកតែម៉ូតូសិនដល់គ្រឿងបន្លាស់មិនទាន់តាមមកគេទៅរកទិញ2ថ្ងៃគេទៅទិញដំបងអូឆ្ងាយឆ្ងាយបាទឆ្ងាយគេទៅទិញដំបងទៅទៅរយងបាទនេះខ្ញុំនៅនៅខេត្តរយងមែនតែខ្ញុំនៅឆ្ងាយនៅជាប់នៅជាប់រំដែនច័ន្ទណាបាទទៅឆ្ងាយទៅបានមកមួយពូច្បាប់ភ្លើងពណ៌ហ្នឹងវាមិនច្បាប់4បាទច្បាប់ប្រេង2វានៅល្អស្អាតណាស់ប្រើបាន ច្បាប់ច្បាប់ភ្លើងឆេះឆេះមួយអាពីរទៀតក៏វាមិនសូវស្រួលដែរអឺឆេះឆេះមួយហើយនឹងអាមួយទៀតវាក៏មិនសូវស្រួលបាទហើយខ្ញុំក៏ឲ្យគេទិញមកពីមកទៅបាននៅរយងនោះមួយបាទទៅបាននៅកន្លែងហាងធំនៅរយងនោះមួយហើយគេប្រាប់ថាទៅផាត់យាផាត់យានោះអាឆ្ងាយជាប់នឹងថេបនោះ បានមកមួយទៀតខ្ញុំអន់ចាស់គេទៅរកទិញបើអន់ចាស់គេទុកចិត្តយើងឲ្យយើងធ្វើបាទគ្រប់យ៉ាងខ្ញុំប្រាប់ទៅខ្ញុំនៅអត់មានពេលវេលាទៅដើររកទិញរបស់ទេបាទអញ្ចាស់គេថាអីទេឲ្យធ្វើទៅឲ្យខ្វះខាតអីចាំគេទៅរកទិញឲ្យចាយដល់នេះម៉ូតូនឹងវាទុំចេញមកថ្មីរបស់គ្រឿងបន្លាស់វាមិនទាន់មកហើយទៅកន្លែងហាងធំគេកន្លែងឃ្លាំងធំហ្មងនៅរយងបានមួយនៅផាត់យានោះតែបានមួយទៀតហើយទុំយកមកល្ងាចមាញ់យកមកល្ងាចម្សិលល្ងាចម្សិលបាទ ខ្ញុំក៏បានស្អីស្វាប់ស្អីអីតិចតួចទៅបាទស្អីឲ្យវាស្មើមុខស្មើអីចឹងទៅឥឡូវបានរៀបហើយបាទម៉ោងចុង8យប់ហើយបាទទៅមកវាធ្វើការនោះមិនទាន់លាងដៃលាងជើងទាន់ហូបបាយទេផងបាទមកបញ្ញត្តិធ្វើអានេះចាស់គេមកអង្គុយលេងគេមិនថាស្អីទេគាត់នៅគេមកគេទិញទឹកទិញភេសជ្ជៈអីអង្គុយផឹកអញ្ចឹងណាបាទឥឡូវហើយអស់ហើយនៅចាំមើលព្រឹកស្អែកមុននឹងទៅធ្វើការម៉ោង8ព្រឹកហ្នឹងខ្ញុំក៏ រៀបអាវរៀបសបកក្រៅអីហើយចាំមើលចាប់សាក់ឆែសាក់មើលបងប្អូនបានដាក់ទឹកស្អំដាក់បានទឹកថ្នាំស្អំអីដាក់ហើយអស់ហើយហើយផ្លាស់ប្រេងសិនអីហ្មងបាទចាស់ហើយ Yamaha ya dokter ឲ្យនៅពេញនោះបាទដែរបាទចាំព្រឹកបានបានរៀបសបកក្រៅវាអង្គ ចង់និយាយថាម៉ូតូធំខ្ញុំធ្វើមកច្រើនបាទបងប្អូនគេគឺថាពួកថៃនៅម្ដុំហ្នឹងគឺគេជឿជំនឿឬលើខ្ញុំបាទបាទគឺថាម៉ូតូធំធំគឺគេយកមកឲ្យខ្ញុំធ្វើបាទយ៉ាងនិយាយទៅគឺថាចង់អួតបន្តិចតែនេះគឺជាការពិតណាវាមិនមែនថាទៅអួតអាងអីទេអាហ្នឹងគឺជារឿងពិតបាទម៉ូតូធំធំ ខ្ញុំធ្វើមកច្រើនដែរកាលមុនធ្វើដែរតែខ្ញុំធ្វើនៅរោងសិនអត់បានអត់បានធ្វើជា clip អញ្ចឹងណាហ្នឹងហើយហើយនឹង Air 15ដូចថាមាន clip មុនមុនហ្នឹងក៏ខ្ញុំរើមសិនដែរបាទហ្នឹងគឺសេរីចាស់គ្រឿងបន្លាស់វាយើងទិញចំណិតណាក៏បានដែរអាហ្នឹងយើងមិនបាច់និយាយទេយើងធ្វើនៅក្នុងនាមនៅក្នុងខាងធ្វើម៉ូតូនោះអាហ្នឹងផ្សេងតែនេះខ្ញុំយកមកធ្វើនៅផ្ទះខ្លួនឯងហ្មងបងបាទគេដូចថា គេជំនឿលើយើងណាបាទយើងជាជាងខាងហ្នឹងតែចង់និយាយថាជាងកន្លែងផ្សេងផ្សេងគេធ្វើម៉ូតូដែរតែគេធ្វើតែម៉ូតូទូទៅនឹងទេហើយម៉ូតូធំគេមិនសូវជំនាញដែរណាហ្នឹងហើយជាងស្រុកហ្នឹងវាអញ្ចឹងគឺអត់ដូចជាងនៅស្រុកខ្មែរយើងជាងខ្មែរយើងទេជាងខ្មែរយើងឲ្យតែម៉ូតូគឺម៉ូតូគ្រប់យ៉ាងឲ្យតែហៅឈ្មោះថាម៉ូតូគេធ្វើបានទាំងអស់តែជាងស្រុកនេះជួនកាលណាម៉ូតូឬម៉ូតូទៀត ម៉ូតូមិនម៉ូតូធម្មតាអាវ៉ែលអាស្គូពីអីអាហ្នឹងទូទៅហ្នឹងអាហ្នឹងគេធ្វើបានតែបើតែម៉ូតូធំអញ្ចឹងគេមិនដាក់ធ្វើអញ្ចឹងគេគេអត់ហ៊ានធ្វើបាទតែខ្ញុំគិតថាម៉ូតូគឺរដូវតែគ្នាប៉ុន្តែម៉ាស៊ីនវាខុសគ្នាប៉ុណ្ណឹងទេមើលទៅរូបរាងវាខុសគ្នាតែម៉ាស៊ីនប្រព័ន្ធទាំងអស់ដូចតែគ្នាទេបាទខ្ញុំមិនខ្លាំងបាទអញ្ចឹងយើងអញ្ចឹងគឺបើយើងមិនសាកយើងអត់ដឹងទេបងប្អូនអញ្ចឹងណាបាទ ហ្នឹងហើយហើយអញ្ចឹងបានពួកគេគេជំនឿលើខ្ញុំបាទខ្ញុំជាងម៉ូតូនៅស្រុកថៃនេះហាំងច្រើនឆ្នាំហើយដែរបងប្អូនដូចថាចង់និយាយទៅវាហាំងដូចថាយើងនិយាយចំចំហ្មងទៅដូចថាយើងជំនាញខាងម៉ាស៊ីនខាងប្រព័ន្ធចរន្តភ្លើងគ្រឿងម៉ូតូហ្នឹងហាំងគ្រាន់ដែរហើយយ៉ាងទៀតខ្ញុំក៏ហាំងនិយាយថា ចរន្តអគិសនីចរន្តភ្លើងនឹងខ្ញុំបាននិយាយថាយល់ដឹងមកពីមុនយ៉ាងច្រើនដែរហើយអញ្ចឹងវាមិនពិបាកអីហ្មងទេបាទប្រព័ន្ធភ្លើងមិនថាភ្លើងផ្ទះភ្លើងអីអញ្ចឹងវាដូចតែគ្នាទេតែគាត់នេះយើងត្រូវការយល់ដឹងភ្លើងម៉ូតូពីប្រព័ន្ធខ្សែភ្លើងម៉ូតូហើយនិងខ្សែភ្លើងឡានអីហ្នឹងវាប្រហាក់ប្រហែលគ្នាទេតែគាត់នេះយើងត្រូវមានការយល់ដឹង ស្រាវជ្រាវបន្តិចតួចបន្ថែមតែប៉ុណ្្នឹងទេបាទបាទឥឡូវហើយជារៀបរយអស់ហើយជាស្ថាពរអស់ហើយចំពោះគ្រឿងសិនបាទនៅតែរៀបសបកក្រៅតែប៉ុណ្្នឹងទេសបកក្រៅហ្នឹងមានបញ្ហាទេមិនតែនិយាយបាទបាទសូមអរគុណបងប្អូនបាទនេះគាត់ធ្វើคลิปមកឲ្យមើលលេងៗសិនរឿងអី free energy អាហ្នឹងតលំ ទំនេរបានខ្ញុំបានធ្វើបន្តទៀតបាទសូមអរគុណកុំភ្លេចចុច Subscribe ហើយមានដៃមួយផងបងប្អូនណាហ្នឹងហើយឲ្យបាន ច្រើនពាន់ Subscribe នេះទៅក៏ពេលយើងមានវីដេអូថ្មីថ្មីពេលខ្ញុំមានវីដេអូថ្មីថ្មីអញ្ចឹងបងប្អូនក៏បានឃើញមុនគេបាទបានទស្សនាគេបាទបាទអរគុណមានប្រយោជន៍ឬក៏គ្មានប្រយោជន៍ក៏គំថាអីថាបាន well